បាទសូមអរគុណណាស់លោកគ្រូភ្លេងដែលបាន ប្រគំបទញាវ៉ាដ៏ពីរោះតទៅនេះក៏សូមរតនានិមន្តប្រដៅជាប្រគុណធឿនកុយព្រះធឿនកុយណាព្រះដេចប្រគុណសាមណេរធឿនកុយណារតនានិមន្តសម្ដែងកាន់ទី15សរសើរអំពីអានិសង្សអញ្ចឹងពុទ្ធបរិស័ទទាំងអស់ដែលបានស្ដាប់ពីកាន់ មាលីកាន់ទោះពោហេមពៀនទានកាន់វណបវេសជួយជក់ជលពុនមហាពុនកមារបបមត្រីបាបសកបាបមហារាជក្សត្រនិងនគរកាន់ចលីអភិសេកគឺចុងក្រោយនេះនឹងបានផលអានិសង្សយ៉ាងណាយ៉ាងណាក៏សូមបងអូនចិត្តស្ដាប់ដោយគោរពដោយយកចិត្តទុកដាក់ សូមអនុមោទនីសូមរតនា មនិមន្តនមោតស្សៈភិក្ខុវតោអរហតោ សម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខុវតោអរហតោសម្មាសម្ពុទ្ធស្សៈ នមោតាសៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សសាធុវោសុខកម្មាយេបថេនតាបតិមសេតុងវេសន្តរង្គសុនិតវានិតិនិកាំងបរណេតិតាំងក្នុងបឋមគាថាដើមបទមានអធិប្បាយសេចក្តីដូចនេះសាធិវោហៃសាទុសពបរផងទាំងឡាយយើយ យេនរិះនិរូណរិជាតិបុរសប្រុសស្រីឯណានឹងចង់បាន ប្រយោជន៍សេចក្តីសុខក្នុងនាលោកីនេះក្តីឯដបរលោកនេះក្តីបថេនតាទោះយោបីមានចិត្តប្រាថ្នាឲ្យបានគើប្រសពទឿនវរពុទ្ធសាសនាសម្ដេចព្រះសាស្តាចារ្យដ៏ទ្រង់ព្រះនាមកបវរឈ្មោះព្រះសីអាមេត្រី ស្រីសម្មាសម្ពុទ្ធព្រះអង្គនឹងមកត្រាស់ឯភ្នែកទេនរា រីបុរសប្រុសស្រីនោះវេសន្តរង្គសុនិតវានេះឲ្យឧស្សាហស្ដាប់សាព្រធัวវិស័យទេសនានិទានព្រះមហាវេស្សន្តរជាដកដកប្រដាប់នេះទៅនៅគាថាមួយពន់ឲ្យចាប់តែមួយថ្ងៃរីព្រះមហាវេស្សន្តរជាដកនេះនឹងអន្លើព្រះអគ្គសាវៈសាវេបរិពាជក់បរិពាជីឫសីមុនីអ្នកប្រាជ្ញរាជបណ្ឌិតឯណាមួយក៏ទេគឺព្រះពុទ្ធដីកា សម្ដេចព្រះតថាគតហោចេញអំពីព្រះអស់ព្រះអង្គឯងបើនរជាតិប្រស្រីឯណាមួយអាចលះបង់ការងារចេញហើយតាំងចិត្តសម្រួមឥន្ទ្រីស្ដាប់សាព្រឹទ្ធធម៌វិស័យទេសនានិទានព្រះមហាវេស្សន្តរជាដកជាព្រះពុទ្ធភាសិតដោយនៅមាននោកាយវាចាអោនលំតូនគោរពប្រនិបត្តិ រីបុរសប្រុសស្រីនោះកាលបើពំទិនសម្រិទ្ធីបរិបូរដោយក្តី ប្រាថ្នាលុះរំលាយបញ្ចខណ្ឌក្នុងជាតិនេះរីអានិសង្ឃកុសលផលបុណ្យដែលបានស្ដាប់បានបូជា ព្រះធម៌វិសេសទេសនា ព្រះមហាវេស្សន្តរជាដកនោះនឹងនាមអាត្មាទៅសោយសម្បត្តិនៅទឹកសួរទេវលោកលុះបរិបូរនុយណាស់នឹងទឹកពិសម្បត្តិសួរក៏ជាយត់អំពីសួរទេវលោកមកសោយសម្បត្តិនៅនាមមនុស្សលោក លុះអស់អាយយូរអំពីមនុស្សលោកក៏នឹងទៅកើតនៅឯស្ទូទេវលោកវិញទៀតហើយនឹងបិទបាំងរាងផ្លូវចតុរាបាយចាប់កំណើតតែស្ទូនឹងមនុស្សពីរប្រការនេះនឹងសំដែងសំរួមតែងជា សង្ខេបទៅ មានពាក្យបច្ឆាចោតប្រស្នាឲ្យបានចិនសេចក្តីដែលសង្ខេបនោះឲ្យវែងឆ្ងាយទូលាយទៅមុខ ថាសត្វទាំងឡាយអំបានកើតមកក្នុងភពវត្តសង្សារនេះកើតសេចក្តីទុកច្រើនមានសេចក្តីលំបាកច្រើនតែនឹងខ្វល់ខ្វាយរោគចិញ្ចឹមជីវិតជានិច្ចកាលកំរបុគ្គលឯណាមួយនឹងបានអង្គុយស្ដាប់សាព្រះធម៌វិស័យទេសនាព្រះមហាវេស្សន្តរជាដកចប់ទាំង13កាន់ខ្លះក៏បានស្ដាប់តែមួយកាន់ពីរកាន់បីកាន់ ខ្លះក៏បានស្ដាប់តែ4កាន់5កាន់6កាន់ខ្លះក៏បានស្ដាប់តែ7 8 9កាន់ខ្លះក៏បានស្ដាប់តែ10 11 12កាន់ខ្លះក៏មានចិត្តពិតជាយាមស្ដាប់បានទាំង13កាន់នោះកំរណាស់ឯព្រះធម៌វិស័យទេសនាចេញអំពីព្រះអោព្រះតថាគតតែនីមួយនីមួយកាន់នោះតានឹងបានផលឡានិសង្ឃនៃបុគ្គលដែលបានស្ដាប់បានបូជានោះផ្លៃផ្សេងផ្សេងទីតីទីតីប្រការដោយមិនដេចខ្លះ បរិហារោទៅព្រះអាចារ្យដណ្ដឹងដាក់ប្រា កត់បត់ព្រះបាលីស្រដីដោះពាក្យបច្ឆាឲ្យជាសន្តាប់ដំណាប់ដំរតរៀងទៅដោយនៅសេចក្តីដូច្នេះគេរៈដូចបានលឺរៀងរៀងមកភិកវីរីព្រះដ៏ត្រង់សេរីសុស្ដីធម្មសនេនិស្នោនាការស្ដេចគង់នៅលើបវរធម្មសនៈត្រាស់ព្រះធัวវិសេសទេសនា នៃព្រះមហាវេស្សន្តរជាដកឯដកានោះព្រះមហាថៃទាំងឡាយមាន ព្រះមហាសារិបុត្រថៃជាដើមជាប្រធានមានចិត្តចង់ឲ្យបានដិតដល់និសង្ឃបាន ស្ដាប់បានបូជាព្រះធម៌វិសេសទេសនា ព្រះមហាវេស្សន្តរជាដកតែនីមួយនីមួយកាន់នោះទៅលើកំបងអញ្ជលីប្រណមបង្គំអ្នកមាសិកាសម្ដេចព្រះតថាគាត់ថាភិនទេភេកវី បបិទ្ធព្រះអង្គនៅទ្រង់សេរីសួស្តីអមចាស់សើយឯព្រះធัวវិស័យទេសនាព្រះមហាវេស្សន្តរជាដកតែនីមួយនីមួយកាន់នោះតើនឹងបានផលឡានិសង្ឃនៃបុគ្គលដែលបានស្ដាប់បានបូជានុផ្លៃផ្សេងផ្សេងទីតីទីតីប្រការដោយម្ដេចខ្លះអមចាស់អដ្ឋភិកវីអណ្ដាប់នោះសម្ដេចព្រះតថាគតញញឹមព្រះអត្រាវិសច្ចនីដោះសារពុំអោយព្រះសារីបុត្រនៅព្រះភិក្ខុសង្ឃទាំងឡាយ នោះសង្ស័យនឹងផលនិសង្សនៃបុគ្គលដ៏បានស្ដាប់បានបូជាព្រះធម៌វិសេសទេសនានៃព្រះមហាវេស្សន្តរជាដកតែនីមួយនីមួយកាន់ឲ្យពឹសដាវែងឆ្ងាយទូលេខទៅឯមកព្រះអង្គត្រាស់ដោយនៅកំណត់បត់ព្រះគាថាច្រើនឲ្យបានចិត្តផលអានិសង្សតែនីមួយនីមួយកាន់ឲ្យផ្លែកផ្លែកផ្សេងផ្សេងទីតីពីគ្នាឲ្យជាសម្ដេចពំបានឲ្យទូលស៊ូវិញទៀតឡើយនោះតើគូរាដូចម្ដេច ថាកូរនីដោយព្រះមហាបុរសប្រសើរមួយមានអ្នកក្រ លំបាកមកសុំទ្រពបន្តិចបន្តួចព្រះមហាបុរសនោះ អាចកាត់កោយឲ្យច្រើនពំបាច់ឲ្យសុំដល់ពីរដងឡើយនោះតាឧបមាដោយមិនដេចមិញឯសម្ដេចព្រះតតាខួតឧបមា3ដូចចំណោះព្រះគាថាវិសច្ចនីនៃផលនិសង្កាន់ទុពជាបឋមព្រះអង្គត្រាស់ថា ទៀតសវរាំងលភិនតវាយេពោជេនតមេនសានិរិយតេនពោជានផលេនិសពិកម្មសមត្ថេនังសតិកិច្ចាំងសទ្ធិតេជាងនិរន្តរាំងកោដាគិរានិសម្បណ្ណានានាហត្ថិសម្មាតុលាមនុស្សតិមនុស្សម្នាមហាជនឯណាមួយបានស្ដាប់បានបូជាព្រះធម៌វិស័យទេសនាព្រះមហាវេស្សន្តរជាដកកាន់ទុពោជាបឋមដោយនៅចិត្តស្រឡះកັດសធាត្រេកអរទេនរា រីបរោះប្រុសស្រីចំពុក នោះមានចិត្តគិតប្រាថ្នាប្រកាសដោយមិនដេចមិញអានិសង្ឃបានបរិបូរដោយក្តី ប្រាថ្នាមិនប៉ុន្តែម្លោះឡើយទោះយកបីមានកម្មផ្សេងផ្សេង គឺដិតដោយអាត្មា គឺកសិកម្មរេជនីយកម្មក៏នឹងជ្រះស្រឡះអំពីអាត្មាទោះយកបីមានក្តីអំពលកង្វល់សន្ទះសង្ស័យប្រការម្ដេចក្តីក៏ពុំបានកំរក្រសិនបានដោយចិត្តប្រាថ្នា ហើយនឹងមាន រងរឿងមានអានុភាពតបដៃជាជាអនិច្ចកាលហើយនឹងមានប្រាង ប្រាសាទនឹងមានទ្រពផ្លែកផ្លែកប្រសើរផ្សេងផ្សេងអំពី ប្រទេសដតីបុគ្គលនោះនឹងបានជាមហាក្សត្រពុំនោះនឹងបានជាមត្រីធំឧត្តមប្រសើរនៅយោសសំបត្តិនាមនុស្សលោកនេះ លុះអស់អាយយុអំពីមនុស្សលោកនេះក៏នឹងបានទៅសោយសម្បត្តិនៅទិព្វសួគ៌ទេវលោកសពសពជាតិពុំមានឃ្លាតទៅចាប់កំណើតឯទៀតអំពីសួគ៌ទេវលោកនៅ មនុស្សលោក នេះឡើយទាំងនេះក៏ព្រោះផលឡានិសងបានស្ដាប់បាន បូជាព្រះធម៌វិសេសទេសនា ព្រះមហាវេស្សន្តរជាដកកាន់ទុពស្រេចឯកាន់ហេមពៀនមាន ព្រះបល័យប្រាយជាសេចក្តីចេញថាដូច្នេះ ហេតុមេវន្តាំងនិភិនតវាយេពោជេនតមេនសានិរិយទេនពោជានផលេនិយតិឆាតិសមិច្ឆន្ទតលភាភរិយ៉ាងបតាំងសវណ្ណរាជាដៀងពហុឆតិនតតលាអតាំងមបតិធាមេនតិមង្គលៀងសេតហដ្ឋីសេតអាសាសេតរដ្ឋេអលៀងកតាហដ្ឋីសាពិភោគៀងភវន្តិចា អធិប្បាយថាអ្នករស់នៅរជាតិបុរសប្រុសស្រីមនុស្សម្នាមហាជនឯណាមួយបានស្ដាប់បានបូជា ព្រះធម៌វិសេសទេសនាព្រះមហាវេស្សន្តរជាដក កាន់ហេមពៀនដោយ នៅចិត្តកាត់ដំឡាសទ្ធាត្រេកអស់បុគ្គលនោះនឹងប្រាថ្នាប្រការដោយមិនដេចដោយមិនដេចក៏នឹងបានសម្រេចដោយសេចក្តី ប្រាថ្នាទលភាភិរិយ៉ាងបតាំង បើនឹងរោបិតភរិយាក៏នឹងបានងាយពុំកំរល់ហើយកបនេះទៅនៅទ្រព្យសម្បត្តិកែវកងសពិតទរត់ផងទាំងឡាយដោយនៅពើផ្សេងផ្សេងច្រើនឯមង្គលហត្ថីជាដំរីត្រកោឆាត់ទាំងក៏នឹងមកនៅឯងហើយនឹងមានដំរីសសេះសនៅស្វេតឆាត់រាជរដ្ឋប្រកាសនេះទៅនៅគ្រឿងភោគសម្បត្តិពើផ្សេងផ្សេងនឹងមានសេចក្តីសុខពុំមានទុក្ខសោករោគភ័យនៅនៃអាត្មាវិញ្ញាណការ ច្រើនក៏ព្រោះបានត្រង់ត្រាប់ស្ដាប់ព្រះធម៌វិស័យទេសនាព្រះមហាវេស្សន្តរជាដកកាន់ហេមពៀនស្រេចឯកាន់ទនកម្មនោះសម្ដេចព្រះតថាគាត់មានព្រះពុទ្ធដីកាថាដូច្នេះបរិយាយទានកណ្ដៀងលភិនតវាយេពោចេនតមេនសានិរិយទេនពោជាអ្នកផលេនសត្ទាហោនតិសត្ទាសាទេសីសត្តសតានិរិយោចអលង្កតាហដ្ឋិអសាសត្តសតា តថាមហិង្សាចតេនុសត្តសតាតថាពហុភោគាសតិហោនតិអលន្មន្តមីអណូថាបើនៅរូនៅរាជាតិបុរសប្រុសស្រីមនុស្សម្នាមហាជនឯណាមួយបានស្ដាប់បាន បូជាព្រះធម៌វិសេសទេសនា ព្រះមហាវេស្សន្តរជាដកកាន់ទានកាន់បុគ្គលនោះនឹងបានបរិបូរនៅទ្រព្យសម្បត្តិនឹងមានស្រីកញ្ញាប្រកប នេះទៅនៅគ្រឿងធ្នឹមអំពរដោយនៅយសបរិវារ700និងមានទាសាទាស័យ700និងមានដំរី700និងមានសេះ700រតេស្ទឹងដ៏មានគ្រឿងប្រដាប់ដោយនៅចម្ពុះទីតីទីតីមានក្របី700មានរេពលសកលយោធា និងគណនីត្រារពំបានឡើយឯទ្រព្យសម្បត្តិកោហេហោចូលមកជានិច្ចកាលទាំងនេះក៏ព្រោះផលឡានិសង្ឃ បានស្ដាប់បានបូជាព្រះធម៌វិសេសទេសនាព្រះមហាវេស្សន្តរជាដកសេចក្តីនេះឯកាន់វិណិបវេសមានព្រះបាលីប្រែជាសេចក្តីចេញថាដូច្នេះវិណិបវេសនំលភិនតវាយេពោចេនតមេនសានេរីតេនបញ្ញផលេនេវតិកបញ្ញាវិសារតិចម្ពូទីពេចរិយជានោកតវាពោចេនតិទេសតិយា សពេតវាពោចេនតិសាភិតតិកច្ចំបតិសង្កិច្ឆន្តិតថេបដិវេជចិត្តវាថានៅរូនៅរជាតិបុរសប្រុសស្រីមនុស្សម្នាឯណាមួយបានត្រង់ត្រាប់ស្ដាប់ព្រះធម៌វិស័យទេសនាព្រះមហាវេស្សន្តរជាដកកាន់វិណពវេបុគ្គលនោះនឹងមានចិត្តក្លៀវក្លាមានប្រាជ្ញាលាកលែមអស់ខ្សាត់ទាំងចម្ពោះទ្វីបនៅអស់មនុស្សម្នាមហាជនផងទាំងឡាយ តែងនឹងគោរពប្រនិបត្តិបូជានៅទ្រពផងផ្សេងផ្សេងមិនប៉ុន្តែម្លោះឡើយទោះទេវតាអិនព្រំតែងនឹងមកពិភាក្សារសាបូជានៅទ្រពផងទាំងឡាយយ៉ាងយ៉ាងចបតេសង្កិច្ចហន្តិបុគ្គលនោះនឹងបានទៅនិគមស្រុកក្រៅជនបទប្រទេសនានាក្តីប្រទេសនោះនឹងគោរពនៅទ្រពសម្បត្តិ ផ្សេងផ្សេងបុគ្គលនោះនឹងមានស្រីសួស្តីចម្រើនជានិច្ចកាលដោយកាន់វិណិបវេស្រេចឯព្រះបល័យក្នុងកាន់ជូជក់ថាជូជាកណ្ដៀងលភិនតវាយេពោជេនតមនសានិរិយទេនពោជានផលេនិជាយតេតលភិយភរិយ៉ាងបតាំងសវណ្ណរាជាដៀងតលភិយភរិយ៉ាងទុសោទាសាទេសីពហុសទ្ធាយ៉ាងយ៉ាងអិឆន្តិកាមានੰសម្មិឆន្តិមនោរមੰង ថាអ្នករੂនៅរជាតិបុរសប្រុសស្រី មនុស្សម្នាមហាជនឯណាមួយកាត់តម្លាសទ្ធាត្រេកអរបូជានៅលៀងទៀនធូបភ្ញីផ្កាមលូស្លានៅសារពើភោជនអាហារតាមតិចតាមច្រើនតាមមានតាមគ្មាន ស្ដាប់ព្រះធម៌វិសេសទេសនាកាន់ជូជក់នឹងបានផលឡានិសង្ឃនោះច្រើនហើយនឹងបានអាត្មាទៅកើតនៅនីមហាវិសុទ្ធកបនេះទៅនៅសេចក្តីសុខ ជាមហាសមតិវងពួយពងអ្នកប្រាជ្ញអាច មានញាណមានរុកល្អបីដូចមាសជាចិត្តជាភ្នែកនៃ មនុស្សមនាមហាជនផងទាំងឡាយហើយនឹងមានភរិយាល្អនឹងមានបុត្រាបុត្រីក៏ប្រដៅបាន ដោយចិត្តគិតនឹងមានខ្ញុំប្រុសខ្ញុំស្រីក៏នឹងយកតាមស្រដីទូមាន នឹងបាន សេចក្តី សុខសេងសានបរិបូរក៏ព្រោះតែ ផលឡានិសង្ឃបាន ស្ដាប់បានបូជា ព្រះធម៌វិស័យទេសនាព្រះមហាវេស្សន្តរជាដកកាន់ជូជក់ស្រេចឯកាន់ចលពន្ធមានព្រះបល័យប្រៃជាសេចក្តីចេញថាដូច្នេះចូលឡាវណੰងលភិនតវាយេពោចេនតិមេនសានិរិយមេនីនិព្វាននិមត្តមង្បើបុគ្គលឯណាមួយបានស្ដាប់បានបូជាព្រះធម៌វិស័យទេសនាព្រះមហាវេស្សន្តរជាដក កាន់ជលពន្ធបានផលឡានិសងនោះច្រើននឹងបានច្បារកែឧទានជាទីតម្រេចចិត្តប្រកបនេះទៅនៅសារពើរុក្ខជាតិដើមធំតូចដោយនៅពើផ្សេងផ្សេងទីតីមានស្លឹកនោះត្រសាយត្រសំជាមលប់ត្រជាជាទីតម្រេចចិត្តហើយនឹងមានទាំងសះទឹកថ្លាមានសារពើផ្កាឈូកទាំង5ប្រការហើយមានភោជនអាហារស្រូវអង្ករល្ងសណ្ដែក នៅភើសបូជាគ្រឿងប្រដាប់ទ្រព្យក៏ហ៊ីហូចូលមកពុំដែរដាច់ឡើយលុះអស់អាយុអំពីមនុស្សលោកក៏នឹងបានទៅកើតនីឋានសួគ៌ទេវលោកនីដល់ប្រកបនីទៅនៅទ្រព្យសម្បត្តិទៅបើបុណ្យបារមីទុំក៏សម្រេចដល់ព្រះអមរិតបុរីស្រីមហានិព្វានជាស្ថានបរមសុខសេមព្រេមប្រាសនិរិះលែងទុកសោករោគភ័យនោះទៀងប្រាកដអង្គ ឯកាន់មហាពន្ធនោះថាដូច្នេះមហាវេណាំងលភិនតវាយេពោជេនតេមេនសានិរិយនពៀននិកិលិមរតមាំងថាបើនៅរូនៅរាជាតិបរោះប្រុសស្រីមនុស្សមនាមហាជនឯណាមួយបានស្ដាប់បានបូជាព្រះធម៌វិសេសទេសនា ព្រះមហាវេស្សន្តរជាដកកាន់មហាពន្ធដោយ នៅចិត្តត្រេកអរកាត់តម្លាសទ្ធាបុគ្គលនោះនឹងបានផលឡានិសង្ឃនោះច្រើនជាប្រសើរពេក បើនឹងចាប់កំណើតកើតនីភពនីនីក្តីសឹងបានជាធម្មឧត្តមប្រសើរមានក្រហៀទីស្ថានភូមិកសុខសបាយមានច្បារពើសារពើច្បាក់កាសារពើដើមឈើនៅពឿផ្សេងផ្សេងនៅឯដកលោកនេះក៏នឹងមកដុះក្នុងច្បារនោះហើយ មានស្រះមានប្រាសាទមានសត្វទ្វេបាទចតុបាទទាសាទាសីដំរីសេះគោក្របី នៅទ្រព្យសម្បត្តិច្រើនសពជាតិកំណើតដរាបលុះបានភពប្រសពនឹងសម្ដេចព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមព្រះសីអាមេត្រីនោះទៀងប្រាកដអង្គឯសេចក្តីក្នុងកាន់កុមារបបនោះថាដូច្នេះកុមារបពៀងលភិនតវាយេពោជេនតមេនសានរិយនពៀនស្ទេវសន្តិកេថាបើនៅរូនោរជាតិបុរសប្រុសស្រីមនុស្សមនីមហាជនឯណាមួយបានស្ដាប់បានបូជាព្រះធម៌វិសេសទេសនា ព្រះមហាវេស្សន្តរជាដកកាន់កុមារបាបុគ្គលនោះនឹងទៅកើតនៅភពឯណាក្តីក៏មានចិត្តអោនលំទោនគោរពប្រោះនិបត្តិនឹងតេលសិលទៀនក៏នឹងបានសម្រេចនៅសារពេជ្ជដាញានដកប្រសាហើយប្រកបនេះទៅនៅស្រីសុស្ដីនៅយសបរិវានៅនារីជាស្រីមានរូបល្អ ជាឆ្នើមក្រៃលែងអស់មនុស្សម្នាមហាជនផងទាំងឡាយចំរោមជា បរិវារមានសេចក្តី សុខពុំមានទុក្ខសោករោគភ័យនៅសេចក្តី ប្រឹកប្រាស់នោះពុំមានដិតដល់នៃ បុគ្គលនោះឡើយបើនឹងមានបុត្រប្រុសបុត្រស្រីក៏ដំបាល់បានទូមាន បានដោយងាយមានភរិយាក៏បាន គិតចិត្តប្តី មាន តែសេចក្តីស្និទ្ធស្នេហាតែនឹងប្តីដរាប លុះអស់ការដល់លងទៅហើយកប់នេះទៅនៅមាសប្រាក់កែវកងទ្រព្យសម្បត្តិផងទាំងឡាយច្រើននឹងគណនាត្រារពំបានឡើយហើយនឹងបានចាប់កំណើតទៅនីស្ថានសួគ៌ទេវលោកនេះបើជាយត់អំពីសួគ៌ទេវលោកមកចាប់កំណើតកើតនីមនុស្សលោកនេះពុំដែរទៅចាប់កំណើតឯស្ថានឯណាឡើយ សឹងតែយកកំណើតជាត្រកូលនឹងព្រះសត្រាធិរាជនិងសេដ្ឋីមន្ត្រីអ្នកប្រាជ្ញឯត្រកូលអ្នកខ្សត្រត្រមោចហើយហិនកំព្រានោះពុំដែរទៅភពប្រសពនោះឡើយរៀងរៀបដរាបលុះដល់សម្រេចនៃព្រះមហាសារពេជ្ជដាញាណនោះទៀងប្រាកដអងឯសេចក្តីក្នុងកម្មត្រីបាប់មានព្រះបាលីថាដូច្នេះមតិបពាំងលភិនតវាយេពោជេនទេមេនសានិរាមេតយសន្តិកេ បើអ្នករូនោរជាតិបរោះប្រុសស្រីមនុស្សមនីមហាជនឯណាមួយ បានស្ដាប់បានបូជាព្រះធម៌វិស័យទេសនាព្រះមហាវេស្សន្តរជាដកកាន់មត្រីបាប់ដែលជាផលឡានេះសង្កត់នឹងបានទៅមានទ្រព្យសម្បត្តិដោយ នៅពឿផ្សេងផ្សេងទីតីទីតីផ្លែកនឹងគ្នាហើយនឹងមានអាយុយឺនយូរ មានរុកល្អបរិបូរសំបុលមុខភោផងមានកម្លាំងនោះច្រើន ប្រះលែងទុកសោករោគភ័យទាំងពួងមានតែសេចក្តីសុខជានិច្ចកាលហើយមានអេរិយា ទាំង4គឺអង្គុយជាសុមួយដេកជាសុមួយឈរជាសុមួយដើរជាសុមួយហើយនឹងមានទ្រឹបរបស់ខ្ញុំប្រុសខ្ញុំស្រីដំរីសេះរទេសគោក្របីច្រើនហើយនឹងមានភរិយានោះ មានលក្ខណាមានអិរិយា ប្រសើរហើយមានស្និទ្ធស្នេហាតែនឹងប្តីពុំមានចិត្តជាមិត្តនឹងអ្នកដតីក្រៅអំពីប្តីអាត្មាឡើយបុគ្គលនោះនឹងមានចិត្តគិតនឹងចង់បាន មាសប្រាក់កែវកងផងទាំងឡាយក៏នឹងបានដោយសេចក្តីប្រាថ្នាលោអស់អាយុអំពីមនុស្សលោកក៏នឹងបានទៅកើតនៅនីឋានសួគ៌ទេវលោកនាយកបនីទៅនៅស្រីទេពអសរបវរកញ្ញាចោមរោមជាយសបរិវាជា ឧទ្យានរកអធិកនេះទៅនៅគ្រឿងប្រដាប់សម្រាប់អង្គនៅគ្រឿងបរិភោគច្រើនពុំចិត្តដឹងដល់កិណនីត្រាឬពុំបានឡើយលោះសម្រេចជាតិតក៏នឹងបានជា ផលលោះបានភពប្រសពនឹងព្រះសីអាមេត្រីស្រីសម្មាសម្ពុទ្ធព្រះអង្គទ្រង់ព្រះនាមកព្រះសីអាមេត្រីស្រីសម្មាសម្ពុទ្ធនោះសត្វ ស្រីពោធិញ្ញាណនោះឯងញងឯសេចក្តីក្នុងកម្មសក្កបនោះថាដូច្នេះសក្កបពៀងដភិនតវាយេពោចេនតមេនសានរាអនិយកតេចមេតេយសន្តិគេថាបើនិរូនោរជាតិបុរសប្រុសស្រីនោះបានស្ដាប់ បានបូជាព្រះធម៌វិស័យទេសនាព្រះមហាវេស្សន្តរជាដកកាន់សក្កបនឹងបានផលឡានិសង្ឃនោះច្រើន ហើយនឹងមានលាតសាធុការអាហារផ្សេងផ្សេងមានតែដាច់ខានឡើយហើយនឹងទេវតានឹងមកមនុស្សផង ទាំងពងនឹងមកឲ្យសាធុការជាអនិច្ចកាទុះយោបីបុគ្គលនោះនឹងបានកិត្តប្រាថ្នាដូចម្ដេចដូចម្ដេចក៏សឹងសម្រេចដោយសេចក្តីប្រាថ្នាឲ្យមាននារីជាទីតម្រេចិត្តខ្សាត់ខតិយវង នៅបញ្ចពិតកលយានីសំដីនោះពីរស់មាត់នោះញញឹមញញឹមត្រង់ដោយនៅប្រដាប់ សម្រាប់កាយចោមរោមជាយុសបរិវាហើយមានទាសាទាសីដំរីសេះរទេសគោក្របបីនោះច្រើនទុកសោករោគភ័យមានតែសុជានិច្ចកាលហើយមាននៅយុសសម្បត្តិអណៃអនន្តនិងគណនីត្រារពុំបានឡើយ ដំសំនេតរៀងទៅ ប្រសពនឹងសម្ដេចព្រះសីអាមិត្តស្រីនោះទៀងប្រាកដណងឯសេចក្តីក្នុងកាន់ មហារាជបបនោះថាដូច្នេះមហារាជបពាំងអ្នកភិនតវាយេពោជេនទិមានសានរាជាវិពេតេយសន្តកេស្ដេចក្ដីព្រះសម្ដេចព្រះតថាគតមានព្រះពុទ្ធដីកាត្រាស់ព្រះធម៌វិស័យទេសនាព្រះមហាវេស្សន្តរជាដកកាន់មហារាជបបប្រែអំពីបាលីចេញថាដូច្នេះយេនរានេរូណរជាតិបរោះប្រុសស្រីមនុស្សមុនីមហាជនឯណាមួយ បានស្ដាប់បានបូជាព្រះធម៌វិស័យទេសនាព្រះមហាវេស្សន្តរជាដកកាន់មហារាជបព្វក៏នឹងបានយកសក្តាទ្រព្យសម្បត្តិច្រើនហើយនឹងមាននារីជាស្រី ប្រសើរចាំបំរុងបំរើដល់បានដាច់ខានទៀងញាតិកាក៏ប្រុសមិត្តមូលទៀងស្រូវអង្គលងសណ្ដែកនៅទ្រព្យសម្បត្តិផងទាំងឡាយក៏សឹងមានបរិវារមានទាសាទាស័យសម្ដីសេះរទេសគោក្របី នឹងប្រើពុំអស់ឡើយហើយមានកិច្ចសាហត្ថីជាដំរីប្រសើរនឹងមានអស្ដរសម្រាប់ជាទីតាំងមានទៀងដូតន្ត្រីមានស្រីសម្រាប់ដេញដុំប្រគំបំរើហើយមានចតុរង្គអង្គសេនាធំឧត្តមប្រសើរកើតមានគេមានយុះល្បីខ្ចោខ្ចាយសពស្រុកសពប្រទេសលុះអស់អាយុអំពីមនុស្សលោក ក៏នឹងបានទៅកើតនាឋានសួគ៌ទេវលោកនេះហើយមានស្រីទេពអសរបវរកញ្ញាទ្រង់នៅគ្រឿងប្រដាប់ឹមដល់ទៅមុខក្រោយឆ្វេងស្ដាំជានិច្ចកាលហើយក៏ព្រោះផល្លានិសង្ឃបានស្ដាប់បានបូជាព្រះធម៌វិសេសទេសនា ព្រះមហាវេស្សន្តរជាដកកាន់មហារាជបាប់ក៏នឹងមានទានត្រីព្រះសីអាមេត្រីសម្រេចដោយនៅព្រះប្រាថ្នា នោះទៀងប្រាកត់អងឯសេចក្តីក្នុងកម្មឆោខ្សាត់នោះថាដូច្នេះខាត់តិយ៉ាងលភិនតវាយេពោចេនតមេនសានិរាបញ្ញផលេនេវភោគៀវិនថន្តិនឹងសំដែងអានិសង្ឃនៃកម្មឆោខ្សាត់មានសេចក្តីចេញថា ដូច្នេះយេនរា អ្នករូនៅរជាតិបុរសប្រុសស្រីឯណាមួយបានស្ដាប់បានបូជាតាំងចិត្តត្រង់ត្រាប់ស្ដាប់ព្រះធម៌វិសេសទេសនាដោយនៅព្រះគាថាទេបញ្ញផលេនិវៈដោយដែលជាផលឡានិសង្ឃនៃបុគ្គលដែលបានស្ដាប់បានបូជានោះក៏នឹងបានភោគសម្បត្តិហើយមានការពៀទាំងភ័យទាំងសត្រូវទាំងពួង បំអាចធ្វើអន្តរាយដល់បុគ្គលនោះបានឡើយហើយបុគ្គលនោះនឹងមានដៃជាតបៈបារមីស្រីសុស្ដីច្រើនមិនប៉ុន្តែម្លោះឡើយទោះបុគ្គលនោះនឹងទៅប្រទេសឯណាឯណាក្តីអស់មនុស្សមនីមហាជនផងទាំងឡាយនឹងឲ្យសាធុការបូជាហើយមានញាតសន្តានទាំងពួង គាត់នឹងមិត្តមូលមិនប៉ុន្តែម្លោះឡើយទោះទេវតាក៏សឹងពិភាក្សរក្សាជាយសបរិវារមិនប៉ុន្តែម្លោះឡើយទោះអស់មនុស្សមនីមហាជនឯណាដែលគំនុំគំហឹងចងពេលនឹងបុគ្គលនោះពុំអាចធ្វើ នៅបុគ្គលនោះបានឡើយ មិនប៉ុន្តែម្លោះឡើយនឹងមានចិត្តបារំភ័យខ្លាចដៃចេតបៈបារមីនៃ បុគ្គលនោះឡើយដោះពីវិរិយទាំងពួងទៅពឹងពួងដោយ ប្រទេសឆ្ងាយ ហើយបុគ្គលនោះនឹងបានតែក្តីសុខជាធម្មដំក្នុងចម្ពោះទ្វីបហើយអស់មនុស្សមនាមហាជនព្រមទាំងមហាក្សត្រនឹងមកអភិវឌ្ឍចោមរោមជាយសបរិវារមិនប៉ុន្តែមិនឡោះឡើយកប់នេះទៅនៅចតុរង្គទាំង4គឺសេនាដំរីសេនាសេះសេនារទេសេនាត្មើជើងផងទាំងឡាយទោះយោបីទុកសោករោគភ័យក៏ក្លាយរលាយបាត់បង់ទៅ ពុំបានចិត្តដល់បុគ្គលនោះឡើយទាំងនេះក៏ព្រោះផលឡានិសង្ឃនៃបុគ្គលដែលបានស្ដាប់បានបូជាព្រះធម៌វិស័យទេសនាព្រះមហាវេស្សន្តរជាដកកាន់ឆោកសัตว์នេះឯងហងតែទីក្តីក្នុងកាន់នគរកាន់ថាអ្នកករៈកាន់ដៀងលភិនតវាយេពោជេនតមេនសានរិយទេនពោជា នៃឧទេសោតាលសុខាងលភ័ន្តិទេនិងវិសច្ចនីដោះសាដោយនៅ អាចព្រះបល័យមានសេចក្តី ក្នុងនគរកន្ថាយេនរានរូណរជាតិបុរសប្រុសស្រីមនុស្សមនីមហាជនឯណាមួយបានស្ដាប់បានបូជា នៅលៀងទៀនធូបជ្វាលាផ្កាព្យានៅគ្រឿសុគន្ធភិដោតាមកំណត់បត់ព្រះគាថាទេនបញ្ញផលេនេវៈ ដោយអានិសង្សឲ្យបុគ្គលនោះបានជាធំនៅនីមនុស្សលោកនេះហើយមានចតុរង្គទាំង4គឺសេនាដំរីសេនាសេះសេនារទេសសេនាត្មើជើងកប់នេះទៅនៅដែកជាតបបារមីរទ្ធីអានុភាពប្រសើរហើយមិត្តមូលមានមេត្តាបៃតាបុត្រភរិយាញាតសន្តានព្រៀងលេង មិត្តសំឡាញ់ផង ច្រើន មានតែសេចក្តីសុខជានិច្ចកាលប្រះលែងនិរិយ រាជភ័យអកិភ័យឧត្តកភ័យចោរភ័យមេកបខេណោឯអស់សត្វដេរឆាន មរឹកបក្សីទាំងឡាយក៏មានសេចក្តី ទុកសោករោគភ័យអាស្រ័យព្រោះត្បិតបាន សេចក្តីសុជានិច្ចការ ព្រោះអំណាចទេសពុទ្ធរាជធัวតែងនឹងធ្វើឲ្យជាគុណជាប្រយោជន៍កបនេះទៅនៅភោគសម្បត្តិដកមានឲ្យជារស់នៅពើផ្សេងផ្សេងហើយអស់ប្រទេសខេត្តខណ្ឌសីមាក៏សឹង ព្រមមិត្តមូលរីទុកសោករោគភ័យក៏អន្តរាយរលាយបាត់បង់ទៅហើយមានសង្គ្រាបសម្បត្តិមាសប្រាក់កែវកងសពពេទ្យរដ្ឋផងទាំងឡាយគ្រប់គ្នានឹងកិរនីត្រារពំបានឡើយទាំងនេះកើតព្រោះត្បិតមៀកផលអានិសងបានស្ដាប់បានបូជាព្រះធម៌វិស័យទេសនាព្រះមហាវេស្សន្តរជាដកកាន់នគរកាន់ ហើយនឹងបានពៀនព្រះសីអាមេត្រីអាស្រ័យព្រោះត្បិតបានប្រាថ្នាតាំងចិត្តរិះគិតចិញ្ចឹមរំពឹងមកកន្លងព្រះត្រៃលក្ខណាញាណទៅបានជាផ្លូវនៅទីស្ថានសុខសេមស្ថានប្រះលែងរិះទុកសោករោគភ័យកាត់នៅសេចក្តីកិលេសជាសមុច្ឆេនមគ្គផលផ្ដាល់ផ្ដាច់សម្រេចក៏ទៅនឹងបានទឿនព្រះសីអាមេត្រីនោះទៀងប្រាកដអង្គ អនដាប់ដួព្រះភិក្ខុសង្ឃទាំងពួងលើកំបងអញ្ជលីប្រណមនមស្ការទូលសុថាផន្ទេភិក្ខវាបបិទ្ធព្រះអង្គនៅទ្រង់សេរីសុស្ដីជាឆ្នាំនៃអស់លោកទាំង3អម្ចាស់ស្ើយថាបើនៅរុចិត្តប្រុសស្រីមនុស្សមនីមហាជនឯណាមួយមានចិត្តត្រេកអរកាត់តម្លាសទ្ធាបូជានៅលៀងទេនធោគ វាលាផ្កាភ្ញីទាំងឆាត់គិតមួយមុខមួយមុខមួយពឿនបានស្ដាប់ព្រះធម៌វិស័យទេសនាព្រះមហាវេស្សន្តរជាដកចប់ទាំង13កាន់ក្នុងមួយថ្ងៃនោះតើនឹងបាន ផលឡានិសងដោយប្រការដោយម្ដេចខ្លះអម្ចាស់ភគវាទៅសម្ដេចព្រះតថាគតមានព្រះពុទ្ធដីកាត្រាព្រះធម៌វិស័យទេសនាព្រះមហាវេស្សន្តរជាដកជា ព្រះពុទ្ធភាសតិ សតពជាបើបុគ្គលឯណាមួយបាននិមស្សការបូជាស្ដាប់ព្រះធម៌វិស័យទេសនាព្រះមហាវេស្សន្តរជាដកចាប់ទាំង13កាន់បុគ្គលនោះនឹងបានជាស្ដេចមហាកបចក្រពត្រាធិរាជកបនេះទៅនៅចតុរង្គប្រសើរហើយនឹងមាន កែវទាំង5គឺចកែវមួយដំរីកែវមួយមុនីកែវមួយទៀនកែវមួយខុនពលកែវមួយស្ទឹងដ៏មានអំណាច អាចទៅដោយអាកាសក៏បានទៅក្នុងទឹកក៏បានទៅមិនមែនតែទៅមួយព្រះអង្គឡើយស្ទឹងតែមានអង្គសេនាទេហ៊ានចំរោមហោះហើរទៅដោយយសបរិវារហើយនឹងមានចិត្តគិតប្រាថ្នានឹងចង់ទៅឯណាឯណាមួយក៏សឹងអណ្ដែតទៅដោយនៅសេចក្តីប្រាថ្នាក៏ព្រោះដោយនៅរទ្ធីអនុភាពចក្រកែវនោះ កណ្ណពោជយទាំងពលៀងនេះក៏បានវិសេសត្បិតព្រោះបានត្រង់ត្រាប់ស្ដាប់ព្រះធម៌វិសេសទេសនាព្រះមហាវេស្សន្តរជាដកចប់ទាំង13កាន់ពុំបាន តែសម្បត្តិបរមចក្រពត្រាធិរាជនោះឡើយរស់រំលាយបញ្ចខណ្ឌសត្តខតុងទេវន្តោក៏នឹងបានជាព្រះអិន7ជាតិ សហសខតុងចក្រវតិក៏នឹងបានជាព្រះបរមចក្រពត្រាធិរាជមួយពាន់ជាទុយោបីប្រាថ្នាឲ្យបានភពប្រសពនិងព្រះសីអាមេត្រីក៏នឹងបានដោយសេចក្តីប្រាថ្នានោះទុយោបីប្រាថ្នាជាព្រះពោធិញ្ញាណនៅព្រះសបញ្ញតញ្ញាណក៏នឹងបានដោយសេចក្តីអធិដ្ឋានប្រនិធានប្រាថ្នាក៏កើតព្រោះផលឡានិសង្ឃ បានស្ដាប់បានបូជាព្រះធម៌វិស័យទេសនាចាប់ទាំង13កាន់បាន ផលឡានិសង្ប្រសើរហើយនឹងយកអ្វីមកផ្ទឹមត្រឹមស្មើនោះអិតអង្គគឺមានឡាយហើយដោយមិនដេចទៅព្រះអដ្ឋកថាចារអ្នកសរសើរនៃផលឡានិសង្ទេសនាព្រះមហាវេស្សន្តរជាដកប្រកបនេះទៅនៅព្រះគាថាមួយពន្ថាសត្តហដ្ឋីសត្តអាសាសត្តរដ្ឋាសត្តកញ្ញា សហស្តាទេហវតេអានិសង្ឃបុគ្គលនោះបាន ស្ដាប់បានបូជាព្រះធម៌វិស័យទេសនា ព្រះមហាវេស្សន្តរជាដកដែរនឹងដើរទៅតែ មួយជំហានយកផលឡានិសង្ឃនោះមកបែងជា16ភាគយកតែ មួយចំណិតភាគមកផ្ទឹមនឹងសម្បត្តិព្រះមហាក្សត្រាធិរាជកើតមានដោយ បារមីតែមួយថ្ងៃមួយថ្ងៃដំរី7 100សេះ100រត់ដល់ទឹមដោយនៅសេះអស្ដរ100 ស្រីកញ្ញាពាក់នៅគ្រឿងប្រដាប់មួយសែនក៏ពុំស្មើផលឡានិសង្ឃនៃបុគ្គលដែលបានស្ដាប់បាន បូជាព្រះធម៌វិស័យទេសនាព្រះមហាវេស្សន្តរជាដកតែមួយចំណិតមួយចំហ៊ាននោះឡើយបើអនុរជាតិបុរសប្រុសស្រីមនុស្សមនាមហាជនឯណាមួយ បានស្ដាប់បានបូជាបានត្រង់ស្ដាប់ដោយសក្តីពរនីមកនេះពុំបានទៅកើតនៅនីភពឯណាឡើយ លុះរំលាយបញ្ចខណ្ឌអំពីមនុស្សលោកក៏នឹងបានទៅសោយសម្បត្តិនៅទិព្វសួគ៌ទេវលោកនាយសពសពជាតិក៏ពុំនឹសនឹងដល់ព្រះស្រោតាពុំបានដូលក្តី ចាប់កំណើតឯក្រមវិញឡើយរៀងរៀបដរាបលុះដល់ព្រះនិព្វានជាស្ថានបរមសុខក្សេមព្រេមប្រាស់ប្រសើរដូច្នោះលុះចប់ព្រះធัวវិស័យទេសនាព្រះមហាវេស្សន្តរជាដល់អស់មនុស្សម្នាមហាជនផងទាំងឡាយ ដែលបានត្រង់ត្រាប់ស្ដាប់ព្រះធម៌វិស័យទេសនាព្រះមហាវេស្សន្តរជាដកកនបានអរិយមេអរិយផលជាបុគ្គលវិសេសប្រសើរអិទេបការេនៈអេវង្កចប់បរិបូរដោយនៅប្រការនឹងឯញង ธุสาธุតអណាខ្ញុំប្រកាសណាធ្វើឲ្យខ្លាំងព្រះធម៌ប្រសាទជាម្ចាស់អន្តរណោខ្ញុំ ការកណ្ណងហដ្ឋេកេវលំតមហេបច្ចយេបរិភជថាបពិតលោកម្ចាស់អកបយវត្ថុប្រាក់មានចំនួន234000ក្នុងកាន់អានិសង្ឃនេះសូមប្រវត្តិណាចំពោះបកណាជាម្ចាស់ជាធម្មកថាសូមបកណាប្រប្រាស់តែបច្ច័យ4តែម្យ៉ាងសូមសេចក្តីសុខសេចក្តីចម្រើនកើតមាន ដល់លោកអ្នកដែលមានគុណមានមេត្តាបិតាគ្រូឧបជាយាចានិងញាតិនៅក្នុងសង្សារវដ្តជាពិសេសគឺដល់ពុទ្ធបរិស័ទដែលកំពុងតែតាមដានស្ដាប់ នៅក្នុងគណៈវេលាគ្រានេះគ្រប់ពេលគ្រប់វេលាកំបីអខានឡើយសូមអនុមោទនីអ្នកទាំងឡាយទាំងបុរសទាំងស្ត្រីនោះចូលបាននៅ ប្រយោជន៍បាននៅសេចក្តីសុខចូលចម្រើនក្នុងព្រះពុទ្ធសាសនា ចូលកំអោយមានរោគអោយបាននៅសេចក្តីសងព្រមទីញាតទាំងឡាយគ្រប់គ្នាសាធុសាធុសាធុអរព្រគុណនិងអរគុណចូលរួមនៅ ក្នុងខ្ញុំបាទក៏សូមអាននៅក្នុងសេចក្តីនេះគឺចូលរួម នៅក្នុងនិច្ចផុតប្រចាំថ្ងៃនៅសាលពីពុទ្ធបរិស័ទភូមិតេជេកនិងអបាសិកាគង់សឿនណាអបាសិកា ផាន់ម៉ាឡេស៊ីណាមានចំនួនសរុបគឺ210,000រៀលបាទហើយតទៅនេះក៏សូមគ្រប់អញ្ជើញលោកគ្រូភ្លេងប្រគំបទសង្កាស៊ីនបាទសង្កាស៊ីន អរគុណដល់គ្រូភ្លេងនិងពុទ្ធបរិស័ទចិត្តឆ្ងាយទាំងអស់ដែលកំពុង តែតូទេសនានៅក្នុងការ live ផ្សាយបន្តផ្ទាល់ឬក៏លោកតាលាយាយបងបងប្អូនប្អូន ពុទ្ធបរិស័ទដែលកំពុងតែតាមដានស្ដាប់នៅក្នុងគណៈវេលាគ្រានេះតទៅនេះក៏សូមក្រុមជើញផ្សាយមេត្តាចិត្តនិងឧទ្ទិសបុណ្យដឹកនាំដោយលោកគ្រូចៅបងជាសុភាពដោយតទៅសូមក្រុមជើញបាទសូមអរគុណចំពោះលោកគ្រូវត្តសបោ ដែលបានឱកាសឲ្យខ្ញុំបាទដើម្បីនឹងឧទ្ទិសបុណ្យកុសលចឹងជាបន្តទៅសូមគ្រប់ជើញបាសកបាសិកាទេយុទេយិកាសាធុសប្បរស្រី ប្រុសគ្រប់គ្នាដែលបានលះបង់នៅពេលវេលាដ៏មានតម្លៃចូលរួមស្ដាប់នៅធัวទេសនាដែលសម្ដែងអំពីវេសន្តរមហាជាដកនៅក្នុងហើយនេះតាំងពីកាន់ទី1រហូតមកដល់ទីបញ្ចប់គឺអានិសង្ឃ ទាំងអស់នេះគឺជាបុណ្យកុសលដ៏មហាធំធេងដែលកើតឡើងពីការលះបង់នៅពេលវេលានេះចឹងទេសូមឲ្យការលះបង់នៅពេលវេលានេះតាំងចិត្តឧទ្ទិសជូនចំពោះបុព្វការីជនមានមេដាបៃតាញាតិការគ្រប់គ្រប់សន្តាននៅក្នុងសង្សារវត្តដែលលោកចែកឋានទៅកាន់លោកកម្ពុជានោះសូមឲ្យលោកបានទទួលនូវចំណែកបនកុសលជាមួយនឹងយើងក្នុងទាំងអស់គ្នាជាកូនចៅដូចតទៅសូមគោរពជើងតាំងចិត្តឧទ្ទិសបនជាមួយខ្ញុំបាទដូចតទៅ អ៊ីទាំងណោបញ្ញੰអ៊ីទាំងណោបញ្ញੰមេតាបេតុណੰមេតាបេតុណੰមេតៃណੰហោតោមេតៃណੰហោតោសុខេតាហោនតោសុខេតាហោនតោមេតយោមេតយោរីបុណ្យកុសលរីបុណ្យកុសលនៃយើងខ្ញុំទាំងឡាយនេះនៃយើងខ្ញុំទាំងឡាយនេះចូលសម្រេចមានដល់ចូលសម្រេចមានដល់មេតានឹងបី តាញាតានិងបៃតាព្រមទាំងញាតទាំងឡាយរបស់ខ្ញុំព្រមទាំងញាតទាំងឡាយរបស់ខ្ញុំសូមមេតានិងបៃតាសូមមេតានិងបៃតាព្រមទាំងញាតទាំងឡាយរបស់ខ្ញុំព្រមទាំងញាតទាំងឡាយរបស់ខ្ញុំបានដល់នៅបានដល់នៅសេចក្តីសុខចោសេចក្តីសុខចោបតិទានគាថាយ៉ាងកញ្ចេកុសលកម្មង្កាត់តាមពី យ៉ាងករយ៉ាងមមកាយេនវាចាសុគតੰកតੰយេសន្តាសញ្ញេណោអន្តយេចសន្តាអសញ្ញេណោកតੰបញ្ញផលังមៃហੰសัพเพ ភិភវន្តតេយេតាំងកតាំងសវិតិតាំងតន្នាំងបញ្ញផលังមយាយេចតានថនជាអនន្តតេតេវេកន្តវានិវេ េលោកកម្មហេយេសន្តាជីវន្តាហារហេតុកាមៈណញ្ញំភោជនាងសំពេតមៈមៈចេតសាទេសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីសូមឲ្យជាសន្បាត់សេចក្តីតងទៅដែលដល់ហើយនៅភ័យស មឲ្យជាសត្វបាត់ភ័យទៅដល់ហើយ សេចក្តីសោកសូមឲ្យជាសានបានសេចក្តីសោកទៅសូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនសូមឲ្យពុទ្ធសាសនាផ្សាយទូទៅពេញសកលលោកសូមឲ្យលោកទាំងមូលបានប្រកបដោយសន្តិភាពយៈមុនីសម្ពុទ្ធទ្រង់ត្រាស់ តានន្តេសន្តេបរាំងសុខังសេចក្តីសោកដតីក្រៅសេចក្តីស្ងប់ឡើយសូមគោរពអញ្ជើញអនុមោទនីអនុមោទនីនៅចិត្តជាមហាកុសលសាធុ Thank you. បាទសូមក្រាបថ្វាយបង្គំបកណាជាម្ចាស់គ្រប់រូបទាំងអស់និងសូមគោរពជម្រាបសួរដល់អតីតអង្គអាញាលោកជំទាវលោកលោកស្រីវិជាពុទ្ធបរិស័ទគ្រប់ទិសទីទាំងអស់ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសគឺពុទ្ធបរិស័ទដែលកំពុងតែតូតទេសនានៅក្នុងការ live ផ្សាយបន្តផ្ទាល់នៅក្នុង page វត្តរាជបូនីនេះ កម្មវិធីថ្ងៃនេះគឺត្រូវបានចប់នៅក្នុងពេលនេះតែព្រឹកស្អែកគឺមានកម្មវិធីប្រគេនយគូប្រសង់និងថ្ងៃត្រង់ពិធីដាក់បាតឆ្លងជាកិច្ចបង្ហើយកម្មវិធីបុណ្យទេសនាមហាវេស្សន្តរជាដកដែលតែងតែប្រពធ្វើប្រចាំឆ្នាំនៅក្នុងវត្តរាជបុរីយ៉ាងនេះក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជាព្រះដូច្នេះខ្ញុំបកណាខ្ញុំបាទក៏សូមទានមេត្តាខន្តីអធិស្ឋានអភ័យទោសដល់កំហុសខុសឆ្គងដោយប្រការណានីមួយសូមថ្លែងអំណរព្រះគុណនិងអរគុណ ដល់ប្រកាសណាជាម្ចាស់គ្រប់រូបនិងសាធុសប្បុរសគ្រប់រូបដែលកំពុងតែតូតទេសនានៅក្នុងការ live ផ្សាយបន្តទៅនិងអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីនេះពីចំណុចចាប់ដើមរហូតមកដល់ពេលនេះ ជាចុងបញ្ចប់នេះក៏សូមថ្វាយប្រគេនបុណ្យកុសលដល់ប្រកាសណាជាម្ចាស់និងជូនពរជ័យដល់សាធុសប្បុរសទាំងអស់សម្បកបជុបប្រទេសទៅនឹងពុទ្ធពរទាំងឡាយ4ប្រការអាយុសូមឲ្យមានអាយុវែង វណ្ណៈចាំងចៃស្រស់ភ្លឺថ្លាសុខៈសគ្រប់កាយាពលិណនាកលាំងមានម្យ៉ាងទៀតក៏សូមឲ្យមានព្រះសុខកមាលភាពសុខភាពល្អគ្រប់កាលគ្រប់ពេលគ្រប់វេលាកំបីអខានឡាយកុំភ្លេចគឺថ្ងៃស្អែកគឺត្រូវមានពិធីប្រគិនយេគូប្រសង់និងដាក់បាតឆ្លង ជាកិច្ចបង្ហើយបន់សូមក្រាបថ្វាយបង្គំលាសូមជម្រាបលារាត្រីសួស្តីសូមអនុមោទនី បាទសូមអធិស្ឋានគឺសូមប្រកាសឈ្មោះបន្តិចគឺបច្ចបច្ច័យឆ្លងប៉ុនទេសនាមហាវិសន្តោជាតតតើយបាសិកាទីវសាយណា1 10000រៀល 100,000រៀលបាសិកាទីវសាយ100,000រៀលនិងបាសិកាវិនសុមនីចំនួន30000រៀលបាសិកាឡុងសុគង្គនៅចំនួន20000រៀលសរុបរួមទាំងអស់គឺចំនួន150,000រៀលដែលបានចូលឆ្លង កម្មវិធីទេសនានៅក្នុងថ្ងៃស្អែកសូមប្រសិទ្ធពរជាជួនសម្បកបជួបប្រទេស ទៅនឹងសេចក្តីសុខសេចក្តីចម្រើនគ្រប់កាលគ្រប់ពេលគ្រប់វេលាកុំឲ្យអខានឡើយសូមអនុមោទនាសូមក្រាបថ្វាយបង្គំនេះសូមជម្រាបលាសូមអរគុណ សូមកុំភ្លេចបាទសូមអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីនៅក្នុងថ្ងៃស្អែកហើយថ្ងៃនេះឃើញថាពុទ្ធបរិស័ទបានអញ្ជើញមកគូសំដែរធ្វើបាត់តែសម័យ COVID-19 ក៏ប៉ុន្តែសង្ឃឹមនៅថ្ងៃស្អែកនៅពុទ្ធបរិស័ទអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីបន់ឆ្លងទេសនាមហាវេស្សន្តរជាតកដែលតែងតែប្រពៃរៀងរាល់ឆ្នាំនៅក្នុងវត្តរាជបូរយើងនេះ ហើយក្នុងនោះផងដែរឃើញថាពុទ្ធបរិស័ទមួយចំនួនក៏អត់បានអញ្ជើញមកក៏ផ្ញើថវិកាមកពុទ្ធបរិស័ទខ្លះក៏បានអញ្ជើញមកផ្ទាល់ជាចុងក្រោយនេះខ្ញុំបកណាខ្ញុំបាទពុំមានអ្វីច្រើនទេក៏មានតែការថ្លែងអំណរព្រគុណនិងអរគុណចំពោះព្រះករណាជាម្ចាស់ដែលតែងតែយកបតីយកចិត្តទុកដាក់ក្នុងការតាមដាននៅក្នុងការ live ផ្សាយបន្តផ្ទាល់នៅក្នុងកម្មវិធីទេសនាមហាវេស្សន្តរជាដកដែលប្រពធ្វើពីថ្ងៃម្សិលមិញនិងទេសធំនៅថ្ងៃនេះចាប់ពីទោះពោរហូតមកដល់អានិសង្ឃជាទីបញ្ចប់ ហើយនឹងឆ្លងបន់នៅក្នុងថ្ងៃស្អែកពេលព្រឹកប្រគេនជាគូប្រសង់ហើយនឹងពេលថ្ងៃត្រង់ពិធីដាក់បាតឆ្លង ជាកិច្ចបង្ហើយបន់សូមថ្លែងអំណរព្រះគុណនិងអរគុណសូមថ្លែងប្រគេនពរចំពោះបកណាជាម្ចាស់និងជូនបនកុសលសាធុសពរដ្ឋទាំងអស់សូមប្រកបជួបប្រទេសតែនឹងសេចក្តីសុខសេចក្តីចម្រើនសូមកិច្ចផុតអំពីជំងឺ Covid-19 មានសុខកម្មលភាពសុខភាពល្អគ្រប់ពេលគ្រប់វេលាកំបីអខានឡើយសូមអរព្រះគុណនិងសូមអរគុណសម្រាប់ថ្វាយបង្គំលាសូមជម្រាបលារាត្រីសួស្តី